បាទសួស្តីយើងបានសិក្សារួចមកហើយអំពី function ហើយ function ដែលយើងបានសិក្សានៅមេរៀនមុននោះគឺ function ដែលអត់មាន parameter ហើយក៏អត់ return type ដែរថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកជួបនៅ function មួយទៀតដែលយើងនិយាយអំពី function ដែលមិនមាន parameter ក៏ប៉ុន្តែវានៅ return type បាទដោយសារតែលំហាត់មុនវាអាចថាមានភាពស្មុគស្មាញ ពាក់ព័ន្ធជាមួយនឹងការកណនារកនៅ prim number ឥឡូវថ្ងៃនេះខ្ញុំនឹងយក នៅលំហាត់ prim number នឹងដដែលយកមកធ្វើការសរសេរឡើងវិញដោយគ្រាន់តែបំលែងនៅ function មួយដែលជា function get integer នេះទៅជា function ដែលมันមាន parameter តែឲ្យវា return type បាទអញ្ចឹងអ្វីដែលអ្នក ទាំងអស់គ្នាត្រូវសរសេរដូចទៅនឹងកូដមុនដែរគឺយើងត្រូវមាននៅអថេមួយចាប់នៅតម្លៃបាទអញ្ចឹងចាប់នៅតម្លៃ n មកដើម្បីយក n មក compare មកសិក្សាថាតើ n របស់យើងនឹងវាស្មើ0ឬមួយក៏ n របស់យើងនឹងវាស្មើនឹង1អញ្ចឹងបើវាស្មើនឹង1នាំឲ្យ flux របស់យើងស្មើ1ណាអញ្ចឹងបើសិនជា flux របស់យើងស្មើ1នោះបានន័យថា program របស់យើងវានឹងចាប់ដើមយកទៅ compare មើលថាតើ flux ស្មើនឹងប៉ុនប៉ុន្មានណា flux នឹងស្មើប៉ុន្មានអញ្ចឹង បើសិនជាលក្ខខណ្ឌនេះពិតអញ្ចឹងវានឹងចាប់ផ្ដើមធ្វើនៅអឺលក្ខខណ្ឌបន្តទៀតតែម្ដងចឹងទី1គឺយើង ត្រូវសិក្សាតម្លៃ n ឲ្យដឹងសិនថា n របស់យើងស្មើប្រមាណតបមកវានឹងចាប់បានតម្លៃ flux ហើយវាចាប់ដើមមកសិក្សាមើលថាប្រសិនបើ i យើងស្មើ2 i តូចជាងឬស្មើនឹង n ចែកជា2 i បូកបូក នោះយើងនឹងសិក្សាមើលថាតើ n ម៉ូតជាមួយនឹង i ស្មើ0ឬក៏អត់ទេបើវាស្មើ0អឺយើងឲ្យ flux របស់យើងស្មើនឹង1ណាបន្ទាប់មកវា break break ហើយវាចាប់ផ្ដើមយក flux មកសិក្សាតើ flux របស់យើងស្មើ1ទេបើវា mode ទៅឃើញស្មើនឹង0យើងកំណត់ឲ្យ flux ស្មើ1បើសិនជា flux របស់យើងស្មើ1នោះនាំឲ្យ អឺ number ដែលយើងធ្វើការបញ្ចូលមិនមែនជា prim number ទេផ្ទុយទៅវិញបើសិនជាយើង mode វាទៅបាទបើសិនបើជាយើង mode វាទៅ វាស្មើនឹង0បាទបើន័យថាវាខុសពី1នោះវាគឺជា prim number prim number ចឹងអ្វីដែលពាក់ព័ន្ធទៅនឹងចំណង ជើង នៃមេរៀនហ្នឹងគឺត្រង់កន្លែង get integer នេះ get integer គឺជា function មួយដែលយើងមើលទៅអត់មានឃើញ parameter ទេអឺបន្ទាប់មកគេប្រកាសនៅអថេមួយក្នុង function ហ្នឹងគឺអថេ n គេ print គេឲ្យយើងធ្វើការបញ្ចូលនៅ positive integer បន្ទាប់មកយើងធ្វើការ scan scan ហើយយើង return n នឹងបាននេះហើយគឺ parameter អត់មាន parameter ទេប៉ុន្តែមាននៅ return type មាននៅ return ដែររួចហើយវានឹងចាប់តម្លៃ n ចូលតាមរយៈ keyboard ដើម្បីយកមកសិក្សារកមើល flag រកមើល flag ខេឥឡូវយើងចូលទៅក្នុងកម្មវិធី C កម្មវិធី deal ដើម្បីសរសេរនៅ code C របស់យើងបាទឥឡូវយើងចូលមកដល់កម្មវិធី deal របស់យើងហើយយើងដំណើរការសរសេរកូដតែម្ដងចុចទៅលើ new your software ai lấy ឥឡូវយើងទៅសេនៅ include stdio.h បន្ទាប់មកយើងធ្វើការ include và បាទគឺយើងធ្វើការអឺប្រកាសនៅ ờ, function bỏ របស់យើងមកគឺ function get get អីគេបាទគឺ get inter integer get integer ហើយ ờ, get integer tại ប្រកាសវានៅខាងលើនេះចោលដើម្បីអីដើម្បីអាចយើងទៅសេវានៅខាងក្រោមមែនបានមួយទៀតគឺ int man បាទ int man យើង return វាឲ្យមក return 0គេយើងអាចសរសេរនៅ function មុនក៏បានដែរគឺ function របស់យើងគឺ int get inter integer បាទ và បន្ទាប់មកយើងចាប់ផ្ដើមធ្វើការអឺ ờ, print ណា print print s please enter positive positive number okay positive number cả scan s ដាក់ថាភាគរយ I'm sorry អឺយើងកុំភ្លេចប្រកាសនៅ INT ណាំមួយទៅឬក៏ N មួយទៅ ហើយយើងដាក់ភាគរយ D ក្បៀសវាមួយមក and and n and n អញ្ចឹងយើងត្រូវ return return នៅ n នេះឯងគឺជា function ដែលអត់មាន parameter ទេក៏ប៉ុន្តែយើងត្រូវមាននៅ return type យើងត្រូវមាននៅ return type ឥឡូវចូលមកក្នុង block man របស់យើងយើងធ្វើការហៅ function នឹងមកគឺមុននឹងហៅយើងត្រូវប្រកាសអត្ថេ3ទៀតគឺ i ហើយនឹង num ហើយនឹង flag flag អញ្ចឹង flag ខ្ញុំឲ្យវាស្មើនឹង0ជាដំបូងហើយ num របស់ខ្ញុំគឺខ្ញុំស្មើនឹង get get enter integer get integer គេអញ្ចឹងវាចាប់ដើមទទួលបានតម្លៃ n ហើយតាមរយៈពី keyboard នេះហើយយើងធ្វើការសិក្សាវាប្រសិនបើប្រសិនបើ num របស់យើងហ្នឹងវាស្មើនឹង0ឬមួយក៏មិនឬមួយក៏ num ហ្នឹងវាស្មើនឹងវាស្មើនឹង1វាស្មើនឹង1អញ្ចឹងគេកំណត់ថា flag ត្រូវស្មើនឹងស្មើនឹង1 បាទឥឡូវយើងបាន flag របស់យើងស្មើនឹង1ហើយបើសិនជាយើង ចូលប៉ះលេខ0ចូលប៉ះលេខ1អឺមួយទៀតយើងធ្វើការសិក្សា loop របស់យើង for i ខ្ញុំឲ្យ i វាស្មើ2 i តូចជាង i តូចជាង n ចែក2 i តូចជាង n ចែក2 i បូកបូក i បូកបូកបន្ទាប់មកទៀត យើងធ្វើការសិក្សាវាបន្តទៀតប្រសិនបើ n យើងម៉ូតនឹងបាទ n យើងម៉ូតវានឹង i បើន័យថាយើងរកសំណល់វា បើវាស្មើ0នោះយើងនឹងទទួលបាន plug របស់យើងនឹងស្មើនឹង1ដដែលបន្ទាប់មកយើងនឹង break វា បាទបានន័យថាវានឹងលែងឲ្យ loop ទៀតហើយគឺ break បញ្ចប់យើងចាប់ផ្ដើម យកតម្លៃ flux នឹងមកសិក្សានៅខាងក្រោមនេះប្រសិនបើណាប្រសិនបើ flux របស់យើងហ្នឹងវាស្មើនឹង flux របស់យើង វាស្មើនឹង1នោះយើងនឹងទទួលបានអឺ number ហ្នឹងគឺភាគរយភាគរយ D is not បាទដាក់ថា is not prime num number គេចឹងក្នុងករណីដែល flux របស់យើងវាស្មើនឹងចឹងកន្លែងនេះចំនួនដោយដោយណាំអូខេចឹងផ្ទុយមកវិញ បាទផ្ទុយមកវិញ បានន័យថាវាម៉ូតទៅវាប្រកាសជា flux មិនមែនស្មើមួយទេចឹងយើងចាប់ផ្ដើម print print as ដាក់ភាគរយ d is prim ណាំ

អញ្ចឹងយើងសាក run program របស់យើងអឺ include std stdio.h sorry ហើយយើង run វាបាទអញ្ចឹងវា mode នឹង n ចែកជា2 i វាតូចជាង5បាទសំទោសគឺ5 ចែកជា2ហើយត្រង់កន្លែងនេះគឺណាំអូខេហើយ run សាថ្មីអូខេឥឡូវខ្ញុំវាយលេខ3អញ្ចឹងលេខ3អឺ is a prime number បាទលេខ3 is a prime number អញ្ចឹងយើងក្បៀសវាមួយទៀតគឺ num num ហើយ run វាសាថ្មីដើម្បីឲ្យវាបានលេខ3វាយលេខ3លេខ3 is a prime number ខេអញ្ចឹងយើងវាយលេខ5បាទលេខ5 is a prime number អញ្ចឹងយើងវាយលេខ6បាទយើងអាចវាយលេខ6មកលេខ6 enter មក6 is not prime num prime number បាទអញ្ចឹងយើងអាច ធ្វើការតេស្តទៅលើ program នេះអូខេវីដេអូនេះខ្ញុំសូមបង្ហាញប៉ុណ្ណេះអរគុណ